បាទសួស្តីបងប្អូនទាំងអស់គ្នាចឹងថ្ងៃនេះខ្ញុំមកធ្វើវីដេអូ full តាក់ទងទៅនឹងបងប្អូនដែលគាត់លេងនៅលើ account ចាស់តែគាត់ចង់ delete game ហើយបង្កើត account ថ្មីចឹងតែគាត់ delete វា download ទៅជាប់ account ចាស់ដដែលហើយចឹងយើងត្រូវធ្វើម៉េចដើម្បី clear data វាហ្នឹងដើម្បីបើកឲ្យឃើញតម្រងលក្ខណៈបង្កើត game ថ្មីណាបង្កើត account ថ្មីចឹងដើម្បីអាចបង្កើត account ថ្មីបាន បងប្អូនចាំមើលតាមខ្ញុំហើយខ្ញុំធ្វើនេះគឺប្រភេទ Android សិនបាទហើយអីយើងអត់តាមធ្វើទេណាអញ្ចឹងយើងចូលមកក្នុង setting បាទរួចបងប្អូន scroll បាទ scroll រកកន្លែងឈប់សិននេះកន្លែង app នេះមកអញ្ចឹងបងប្អូន scroll scroll ទៅរកកន្លែងនេះបាទ scroll ទៅរកបាទកន្លែង Google Play Service នេះឃើញទេអញ្ចឹងបងប្អូនចូលមកកន្លែង Store ដាក់ បាទហើយបងប្អូនយកកន្លែង manage storage បាទនេះអញ្ចឹងបងប្អូន clear data វាមកបាទ clear ឲ្យដាច់ស្អាតណាបើវាអត់ដាច់យើង clear ពីរដងហ្នឹងទៅបាទបន្ទាប់មកទៀតបងប្អូនបាទថយមកវិញខ្ញុំពិបាកចុចទៀតអូខេបងប្អូនអូសទៅរ game Mobile Legend បាទនេះបន្ទាប់មកទៀតបងប្អូនចូលកន្លែង storage ដូចគ្នាបាទហើយ clear data នេះ បាទ clear ទាំងអស់មកបាទវាស្អាតហើយ ហើយបើកហ្គេមសារថ្មីមកគឺចេញតម្រងហ្នឹងឥឡូវជាមួយខ្ញុំសាកឲ្យបងប្អូនមើលបន្តិចចាស់បាទពួកអីឥឡូវខ្ញុំជាប់ account គេដែរបាទខ្ញុំជាប់ account គេដែរអញ្ចឹងណាឥឡូវខ្ញុំសាកឲ្យមើលពួកមុនហ្នឹងឃើញខ្ញុំថតនៅ TikTok ហ្នឹងជាប់ account បាត់ដល់ហ្នឹងក៏បានសាញឲ្យអញ្ចឹងឥឡូវខ្ញុំចូលមក Next Store ហ្នឹងបាទគ្រាន់ថា view យើងត្រូវការ update វាទៀតណាបាទយើង clear តាវាមកបាទយើង clear វាស្អាតធ្វើមក clear ស្អាតអស់ស្អាតហ្នឹងណាបាទបាទឆប់មកឆប់ស្អាតអីទេ ដងទៀតណាដងទៀតអូខេអញ្ចឹងយើង clear ហើយយើងចូលជប់ចូលទៅក្នុង setting អេថយទៅវិញហើយអូសទៅរខ្ញុំថតអត់មាននេះបាក់មើលតិចឯងបាទហើយយើងចូលកន្លែង store deck យើងធ្វើជាក់ស្ដែងឲ្យហ្មងទៅមុននឹងថាប្រុងបរហាញឥឡូវធ្វើទាំងធ្វើជាក់ស្ដែងមើលយើង clear data វាចោលបាទ clear clear ស្អាតមក ចាំទៀតវាស្ពឹកបន្តិចបាទដោយសារឥឡូវវា 5G ជាងបងប្អូនគាត់បាទហើយ Mobile Legend ដល់កហ្មងទូរស័ព្ទបងប្អូនចាប់ហើយនេះវាយូរនេះបងប្អូនឃើញស្រាប់ហើយចាំតិចសិនបងប្អូន clear ហើយជាមួយបញ្ចូលបងនេះឃើញស្អាតចេះណាអញ្ចឹងបងប្អូនបាទនេះបាទចូល Mobile Legend បាទចូលបាទចូល Mobile Legend ជាមួយវាចេញតម្រងមិនចាំដាក់បញ្ចូលតដែរអញ្ចឹងមក មិនថតពីក្នុងទូរស័ព្ទទេអត់ថតកាមេរ៉ាដូច្នេះអត់មាន tripod អីកាន់ធម្មតាថតលើ iPhone គេជំរឿនអ្នកទាំងអស់គ្នាឃើញស្រាប់គឺវាចេញតម្រងមកនេះបាទជំរឿនបាទចាំមើលទាំងអស់គ្នាចឹងយើងធ្វើតែប៉ុណ្្នឹងបានអត់ប្រហែលទេណា contact GM ក៏ធ្វើបែបហ្នឹងដែរបាទ contact GM ធ្វើបែបហ្នឹងក៏មកគឺដាច់ស្អាតទេឃើញអត់អត់ជាប់ account គេទេប៉ុន្តែវាត្រូវ update ទៀតអញ្ចឹងបងប្អូនអាចវាយពេលបងប្អូនចូលឡើងកន្លែងហ្នឹងក៏បងប្អូនកុំចុច play ព្រោះបងប្អូនខ្លះក៏ច្រឡំចុច play ចុច play វេទនីឲ្យលេង level 8តែ connection មិនអាច switch បានអញ្ចឹងអត់ទេយើងចូលកន្លែង switch account បាទ switch account យើងមានមូលធនយើង switch តាមមូលធនមានអី switch តាមហ្នឹងទេ អញ្ចឹងគឺយើងអាច switch បានតែម្ដងហើយសម្រាប់បងប្អូនដែលគាត់ចង់បង្កើត account ថ្មីក៏បងប្អូនអាចនេះ create តែម្ដងដាក់ឈ្មោះដាក់អីមកណាបាទដាក់ប្រទេសដាក់អីមកអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេបាទបើសិនជាមានកំហុសខុសឆ្គងសូមអធិស្ឋានផងហើយបើសិនបងប្អូនចូលចិត្តកុំភ្លេច subscribe share នៅវីដេអូហ្នឹងចុច like ម្នាក់វីដេអូម្នាក់មួយផងដើម្បីផ្ដល់កម្លាំងចិត្តខ្ញុំធ្វើវីដេអូបន្ថែមទៀតបាទអរគុណច្រើនជួបគ្នានៅវីដេអូក្រោយបាទ